الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته اللهم علمنا ما ينفعنا وانفعنا بما علمتنا إنك أنت العليم الحكيم អัลฮัมឌុលីឡាចឹងលិនសុំរំលឹកមេរៀនដែលយើងកន្លងមកនេះដែលយើងអត់ទាន់បានរំលឹកគ្នាប៉ុន្តែឯកសារលិនបាន ផ្ដល់ឲ្យមីមីហើយនោះគឺតកតងទៅនឹងសម្ភារៈរបស់អ្នកដែលមិនមែនអ៊ីស្លាមថាតើយើងអាចប្រើប្រាស់បានដែរឬក៏អត់ ឬក៏មុននឹងប្រើប្រាស់យើងត្រូវធ្វើយ៉ាងដូចម្ដេចនេះគឺជាចម្ងល់ដែលយើងតែងតែកើតមានឡើង នៅក្នុងសហគមន៍របស់យើងពីព្រោះយើងការរស់នៅរបស់យើងនេះគឺយើងនៅលាយឡំជាមួយ នឹងអ្នកដែលមូស្លីមអ្នកខ្លះមិនមែនមូស្លីមហើយធម្មតាមានពេលខ្លះហុចចំណីអាហារឲ្យគ្នាទៅវិញទៅមកឬពេលខ្លះគឺយើងធ្វើដំណើរចុះឡើងទៅតាមផ្លូវហ្នឹងយើងអត់មានសម្ភារៈសម្រាប់ជាអ្នកមូស្លីមដាច់ដោយឡែកទេពេលខ្លះណា ជាយើងមើលនៅក្នុងឯកសារគេបង្ហាញថាធាតដើម នៃសម្ភារៈរបស់ពពួកអ្នកដែលគ្មាន ជំនឿគឺអាចប្រើប្រាស់បានលើកលែងតែគេដឹងថាវាប្រឡាក់គំរង ទើបគេមិនអនុញ្ញាតឲ្យប្រើវាតលតែលាងសម្អាតជាមុនសិនអញ្ចឹងមានន័យថាសម្ភារៈប្រើប្រាស់ហ្នឹងគឺសំដៅទៅលើ ចាន ឆ្នាំងអ្វីដែលយើងដាក់ចំណីណាអានឹងគឺតកតងនឹងឯងចំណុចហ្នឹង ចឹងមានន័យថាធាតដើមរបស់វានៅក្នុងច្បាប់សាសនាអ៊ីស្លាមបង្ហាញថា របស់នឹងជារបស់ដែលមិនមែនអ៊ីស្លាមក៏ដោយ ចាន ឆ្នាំងហ្នឹងហុកុំវាប្រើបានលើកលែងតែយើងច្បាស់ថាវានឹងប្រើប្រាស់ទៅលើ របស់ឬក៏គាត់យករបស់នឹងទៅប្រើប្រាស់ទៅលើសអណាអ្វីមួយ ចំណីអាហារអ្វីមួយដែលវាមិនស័ក្តិសម្រាប់អ្នកអ៊ីស្លាមយើងហូបទេ អានឹងចាំយើងចាត់ទុកថាវាជារបស់ដែលត្រូវតែជម្រះសម្អាត គាត់នេះកន្លែងនេះណាចឹងឆ្នាំងចានដែលយើងទិញពីផ្សារមកហ្នឹងគាត់ក៏ទិញពួកគាត់ក៏ទិញពួកយើងក៏ទិញគឺប្រើប្រាស់បានដូចគ្នាប៉ុន្តែពេលណាដែលគាត់យកទៅប្រើទៅលើចំណីអាហារដែលជារបស់ហារ៉ាមហើយយើងត្រូវតែមិនអាចយកមកប្រើបានទេគាត់លើយើងសមៈសមៈវេសិនតោះនេះមិញចឹងកន្លែងនេះលិនសូមអានឯកសារនេះឲ្យចប់សិនចាំយើងយកមកពិភាក្សាគ្នាជាក្រោយទៀត យើងឃើញថាដោយយោងទៅលើហាឌីសរបស់រ៉ាស៊ូលសាឡាំដែលនាំមក ដោយសាហាបតម្នាក់ឈ្មោះអាប៊ីសាឡាបាអលខូសានីគាត់បាននិយាយថាខ្ញុំបាននិយាយថាអោរ៉ាស៊ូលឡោះចឹងមានសាហាបតម្នាក់ហ្នឹងគឺគាត់នៅជាមួយនឹងរ៉ាស៊ូលឡោះហើយគាត់មានចម្ងល់គាត់សួរនប៊ីយើងមូហាម៉ាត់សាឡាំតែម្ដងបើពួកយើងស្ថិតនៅក្នុងទឹកដីពពួកអាហ្លិលគីតាប់ ពពួកអាលីលគីតាបនេះមិនពេលដែលយើងសូត្រកូរ៉ានយើងឃើញអាលុលគីតាបបានូអ៊ីស្រាអែលហើយយ៉ាហូឌីណូសរ៉ានីគឺម៉ាក់ណាតែមួយទេអាលុលគីតាបមានន័យថាពួកយ៉ាហូឌីពួកណូសរ៉ានីយ៉ាហូឌីគឺពួកណាអ៊ុម៉ាត់ណាប៊ីមូសាអាឡៃសាឡាមណូសរ៉ានីអ៊ុម៉ាត់ណាប៊ីអ៊ីសាអាឡៃសាឡាមដែលយ៉ាហូឌីអល់ឡោះបានបញ្ចុះគីតាបឲ្យណាប៊ីមូសាគឺគីតាបអ៊ីនជីលគីតាបតោរ៉តហើយណាប៊ីអ៊ីសាគឺគីតាបគីតាបអ៊ីនជីល អញ្ចឹងមានន័យថាពួកបានូអ៊ីស្រាអែលយ៉ាហូឌីណូស្រ៉ានីនេះគឺធម្មតាសម័យយើងនប៊ីយើងមហាម៉ាត់សាសឡាមគឺអ្នកទាំងអស់នឹងនៅមានន័យថានៅតពូជតពងមកអញ្ចឹងណាតែអញ្ចឹងសាហាបនេះគឺគាត់តែងតែធ្វើដំណើរចុះឡើងចុះឡើងគាត់ជួបបញ្ហានេះក៏សួរជួបសួរនប៊ីយើងមហាម៉ាត់សាសឡាមណាគាត់បានសួរទីថាតើពួកយើងអាចហូបក្នុងចាន របស់ពួកគេបានដែរឬទេ មានន័យថាហុចអាហារមកឬក៏យើងមានចំណីអាហារប៉ុន្តែយើងត្រូវការចានដើម្បីដាក់ ចឹងដល់គាត់ហុចចានមកហើយគាត់មិនមែនជាអ្នកមូស្លីមទេថាតើយើងអាចប្រើចាស់នឹងបានដែរឬក៏អត់ពេលនោះនប៊ីសុសឡាមលោកបានមាន ប្រសាសន៍ថាឡាតៈកូលូហ្វីហាអ៊ីឡាអលឡាតយីដូហ្គៃរ៉ាហាហ្វាហ្ស៊ីលូហាវ៉ាកូលូហ្វីហាមានន័យថាពួកអ្នកអានេះចម្លើយរបស់នប៊ីយើងមហាម៉ាត់សុសឡាមទៅកាន់ទៅកាន់សាហាបត់ដែលគាត់មានចម្ងល់នឹងថា ពួកអ្នកមិនត្រូវហូបក្នុងចាននោះទេណាតែពួកអ្នកគ្មានតែបើពួកអ្នកគ្មាន ក្រៅពីវាគ្មានក្រៅពីចានរបស់ពួកនោះពួកពួកយ៉ាហូឌីនៅស្រុកនេះហ្នឹងណាបើអត់មានទេ ចូលពួកអ្នកលាង សម្អាតវាសិន បន្ទាប់មកចាំហូបវាជាក្រោយឃើញទេ អានេះពួកយ៉ាហូទីណូស្រនីនេះបើសិនជាគាត់ជាយ៉ាហូទីណូស្រនីនឹងអាសាល់ដើមរបស់វាមែនណាអ៊ូម៉ាត់នប៊ីមូសានិងនប៊ីអ៊ីសាពិតប្រកបកាន់តាមមូសាអ៊ីសាមែនណាគាត់សំលេះយើងហូបបានណាមីបើគាត់សំលេះសัตว์សំលេះយើងហូបបានតោះនេះហាលលប៉ុន្តែឥឡូវនេះវាអស់ហ្នឹងហើយចង់និយាយថាវាអាចបាត់អថាអសារធាតុដើមដែលជាយ៉ាហូទីនៅស្រនីពិតប្រកបហើយវាទៅជាម្នាក់ដែលប្រកបប្រព្រឹត្តសេរីនឹងអល់ឡោះជាម្ចាស់អញ្ចឹងយើងហូបអត់បានទេបើសិនតែយើងច្បាស់ថាគាត់សេរីនឹងអល់ឡោះជាម្ចាស់ ចុះចំពោះអ្នកដែលក្រៅពីនឹងក្រៅពីយ៉ាហូឌីនៅសរនីហ្នឹងវាកាន់តែធ្ងន់ធ្ងរជាងនឹងទៅទៀតចង់និយាយថាគាត់ប្រើរបស់ហ្នឹងពេលខ្លះចំណីអាហាររបស់គាត់ហ្នឹងគឺមានសម្លេះឯណានៅយ៉ាហូឌីនៅសរនីណាអញ្ចឹងនៅនប៊ីឆ្លើយទៅនេះឆ្លើយទៅលើដែលសំណួរដែលសួរថាតើតូនយ៉ាហូឌីនៅសរនីអញ្ចឹងចំណុចនេះគឺនិយាយមកវិញថាជាសរុបសេចក្តីនប៊ីហាមហូបកន្លែងនេះកុំកុំប៉ះពាល់អីសោះ តែបើវាគ្មានទេត្រូវតែសម្អាតនេះហើយជាហុគមសមៈដែលយើងត្រូវរៀនតើយើងត្រូវសម្អាតចានឆ្នាំងរបស់គាត់ដោយវិធីណារបៀបសម្អាតហ្នឹងណាសួរថាវាជារបៀបសម្អាតដែលត្រូវសម្អាតដោយនិយាយឆ្កែនិងឆ្មាដែរឬក៏អត់អត់ឆ្កែនិងឆ្មាឆ្កែនិងជ្រូកដែរឬក៏អត់អញ្ចឹងយើងដឹងហើយថាយើងឆ្លងកាត់មេរៀនកន្លងមកនេះបើសិនជាឆ្កែនេះវាដលិត ឧបករណ៍ដាក់ទឹករបស់យើងយើងចាក់ចោលហើយយើងសម្អាតវារហូតដល់7ដងដែលលើកទី1នេះគឺទឹកដែលមានជាតិដីឬក៏ដីទុនទុនហ្នឹងទៅបន្ទាប់មកចាំទឹកស្អាត6ដងទៀតអាហ្នឹងបានស្អាតចុះចានចានរបស់គាត់នេះដែលគាត់ដាក់ចំណីអាហារហ្នឹងបើសិនជាវាជានិយាយហ្នឹងថាតើយើងសម្អាតរបៀបនោះដែរឬក៏អត់ទេអញ្ចឹងចំណុចនេះណាហើយលសិនអាបន្តទៀតចាំយើងវិលមកមកភាសានេះរឿងហ្នឹង ក្នុងករណីដែលគេមិនបានដឹងពីភាពកខ្វក់នៃសម្ភារៈទាំងនោះទេដូចជាថាម្ចាស់សម្ភារៈគឺមិនមែនជាអ្នកចំណូលរបស់គម្រងនឹងទេចង់និយាយថាអ្នកខ្លះពិតមែនតែគាត់អឺហូបរបស់ដែលមិនហាឡាល់សម្រាប់អ្នកអ៊ីស្លាមក៏ប៉ុន្តែអ្នកខ្លះគាត់អត់ហូបសាច់ទេណាគេហៅថាអឺអ្នកដែលហូបមហូបបួសណាអញ្ចឹងគាត់ហូបតែបន្លែទេអញ្ចឹងនៅក្នុងចំណុចនេះគេចង់និយាយថាបើសិនជាសម្ភារៈដែលគាត់ដាក់ហ្នឹង យើងដឹងថាបុគ្គលនឹងឬក៏គ្រួសារនឹងគាត់អត់ហូបសាច់ទេគាត់ហូបតែបន្លែទេអញ្ចឹងវាអត់មានអីជានិយាយទេព្រោះបន្លែមាននិយាយណាតោះនេះមិនណាកន្លែងនេះណាគេចង់និយាយចឹងបើយើងដឹងថាបុគ្គលនឹងឬក៏ក្រុមគ្រួសារនឹងប្រើឧបករណ៍នឹងមិនមែនដាក់របស់និយាយទេបោះជាបន្លែអីទេអញ្ចឹងគាត់ថាមិនទៀតដូច្នេះគេអាចប្រើប្រាស់សម្ភារៈនោះបានព្រោះវាមានបញ្ជាក់ថាពិតណាស់នប៊ីសុសឡាមនិងមិត្តសម្លាញ់របស់លោក បានយកទឹក អឺវុឌុយកទឹកសម្បាយ៉ាងណាពីសម្ភារៈដាក់ទឹករបស់ស្ត្រីមុស្រីគីនម្នាក់មានន័យថា អ្នកដែលប្រព្រឹត្តពហុទេនិយមគឺអ្នកជ្រិកនឹងអល់ឡោះអញ្ចឹងមានន័យថាបើសិនជាឧបករណ៍ហ្នឹងវាអត់មាននិយាយទេប៉ុន្តែសមាជិកបុគ្គលហ្នឹងជាអ្នកដែលមិនអ៊ីស្លាមក៏យើងប្រើបានដែរពីព្រោះនប៊ីលោកទៅយកទឹកសម្បះយ៉ាង នៅក្នុងឧបករណ៍ដាក់ទឹកដែលស្ត្រីនោះមិនអ៊ីស្លាមទេអញ្ចឹងមានន័យថាឧបករណ៍ហ្នឹងវាអត់វាអត់អនុញ្ញាតទេតោះនេះកន្លែងនេះមិនអីណា មានន័យថាមនុស្សយើងបដិនរបស់មនុស្សយើងនេះណាទោះបីអ្នកនឹងអ៊ីស្លាមមែនអ៊ីស្លាមក៏មិនមែនណាយេសទេពួកអ្នកខ្លះក៏យល់ថាម៉េចបើសិនជាយើងយកទៅសម្បាយ៉ាងហើយដើរទៅទៅដល់ប៉ះជាមួយនឹងអ្នកដែលមានអ៊ីស្លាមគាត់ថាខូចទៅសម្បាយ៉ាងតាមពិតអត់មានណាយេសទេបើដល់មនុស្សទោះបីអ្នកនឹងអ៊ីស្លាមក្តីមិនមែនអ៊ីស្លាមក្តីមិនមែនជាណាយេសទេតែយើងមើលនប៊ីយើងមូហាម៉ាត់សាឡាមយកទឹកក្នុងឧបករណ៍របស់អ្នកមានអ៊ីស្លាមប្រសិនបើ អ្នកមិនមែនអ៊ីស្លាមវៀតណាមឲ្យប៉ះពាល់ដល់ទឹកនេះច្បាស់ជានប៊ីលោកអត់យល់ទេលោកយកអត់សាទេទឹកសម្បិយ៉ាងតើនេះណាចំណុចនេះណាមិញហើយបានដាក់ជាហាឡាល់អនុញ្ញាតឲ្យយើង នៅ ចំណីអាហារពួកអាហ្លីគីតាបពួកនេះអាចជូនយើងនៅចំណីអាហារក្នុងចាន ឆ្នាំងរបស់ ពួកគេបានដោយដែលក្មេងប្រុសយ៉ាហូឌីម្នាក់ធ្លាប់បានអញ្ជើញនប៊ីសល្លឡោះអាឡៃសាឡាមឲ្យ ទៅទទួលទាននំប៉័ងជាមួយនឹងស្រូវសាលី ដែលមានលក្ខណៈ មកហូបដែលគេធ្វើជាទឹកជាលក់ហូបនំប៉័ងគឺសម័យនោះគេធ្វើចង្អែតអញ្ចឹងមានន័យថាជនជាតិយ៉ាហូឌីហ្នឹងក្មេងប្រុសយ៉ាហូឌីម្នាក់ហ្នឹងដួសសម្លដួសគ្រឿងជាលក់ទឹកនំប៉័ងមកជាមួយនំប៉័ងឲ្យនប៊ីលោកទទួលទានគឺនប៊ីលោកទទួលទានព្រោះឧបករណ៍នេះវាអត់មានអីជានិយាយទេអញ្ចឹងយើងវិលមកវិញថា ប្រសិនបើយើងដឹងថាសមាសភាពដែលប្រើឧបករណ៍នេះមិនមែនជា សមាសភាពដែលប្រើនិយាយទេប្រើមហូបអាហារជានិយាយទេនោះឧបករណ៍នេះគឺវានៅតែស្អាតដដែលទេ ជាចំណុចវិញនៅវិញយើងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងនៅក្នុងសង្គមរបស់យើងពេលបច្ចុប្បន្នដែលយើងរស់នៅក្នុងសហគមន៍មួយដែលមានអ៊ីស្លាមផងមិនមែនអ៊ីស្លាមផងហើយពេលខ្លះយើងប្រើឧបករណ៍ដូរគ្នាទៅវិញទៅមកដូចជាបញ្ហាពេលដែលមានការកូនការចៅម្ដងម្ដង ជួនកាលយើងឲ្យមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់អ៊ីស្លាមគ្នាឯងឃើញទេយើងមិនទៅជួលតុកជួលឆ្នាំងជួលចានគេមក ពេលហ្នឹងសួរថាយើងយកមកធ្វើយ៉ាងម៉េចបើសិនជាយើងដឹងច្បាស់ហើយថាឧបករណ៍របស់គាត់ហ្នឹងម្ដងប្រើរបស់នេះម្ដងប្រើរបស់នោះគឺពិតប្រកបណាអារឿងតុកការចានឆ្នាំងសម្រាប់រៀបការនេះចឹងយើងយកមកអូឡាម៉ាបានណែនាំថាយើងយកមកយើងសម្អាតវាតាមរយៈនៃការស្រុះទឹកក្តៅឲ្យស្អាតទៅហើយនេះដោះសាប៊ូដោះអីទៅមិនបាច់សម្អាតរូបភាពជាជាលក្ខណៈដូចសัตว์ដែលវាលិតនៅក្នុងនៅក្នុងឧបករណ៍ដាក់ទឹករបស់យើងទេចឹងយើងស្រុះវាទៅមានតែយើងប្រើ ទឹកក្តៅទៅហើយយើងស្រោះយើងសម្អាតលក្ខណៈសម្អាតចានរបៀបនឹងឯងហើយយើងប្រើសាប៊ូប្រើអីផ្សេងទៀតទៅដើម្បីឲ្យវាស្អាតអានេះយើងប្រើបានណាតោះនេះកន្លែងហ្នឹងណាមីពួកនេះយើងកុំប្រថុយការប្រថុយពេលខ្លះវាប៉ះពាល់ដល់កន្លែងខុសប៉ុន្តែយើងមើលទៅលើការណែនាំរបស់ច្បាប់ថាតើយើងធ្វើត្រឹមកម្រិតណា ដែលយើងអាចយកមកប្រើប្រាស់បានគឺយើងអាចធ្វើប៉ុណ្្នឹងស្រោះទឹកឲ្យស្អាតទៅប៉ុន្តែយើងឃើញថាកន្លែងខ្លះ អឺនៅស្រុកគេណាសម្រាប់ឧបករណ៍ប្រើប្រាស់អញ្ចឹងណាគេប្រើសិតតែគ្រឿងម៉ាស៊ីនដើម្បីលាងសម្អាតគឺគ្រឿងម៉ាស៊ីនហ្មងអញ្ចឹងវាស្អាតមែនទែនហ្មងមិនមែនថាមិនស្អាតទេស្អាតប៉ុន្តែនៅស្រុកយើងវល់អាឡាំលិនសម្រាប់ខ្លួនលិនលិនអត់ដឹងថាតើគេជំរះសម្អាតហ្នឹងនឹងដៃឬគេគេប្រើម៉ាស៊ីនដែរបើហាងធំធំណាលិនក៏អត់ដឹងដែរអញ្ចឹងមានន័យថាគេប្រើគេប្រើអីប្រើទឹកក្តៅហ្នឹងដើម្បីឲ្យវាអស់អាជាតិខ្លាញ់ជាតិអីដែលជាប់ហ្នឹងណាហើយយើងលាងសាប៊ូទៅជាមួយតែមួយទៅអានេះគឺស្អាតដែរអញ្ចឹងកន្លែងនេះ ជាកន្លែងដែលយើងគួរតែស្វែងយល់ឲ្យបានច្បាស់ជៀសវាងការដែលយើងប្រើទៅ វានាំឲ្យមានការសាក់នៅក្នុងចិត្តរបស់យើងថាវាស្អាតឬមិនស្អាតមិនអីចឹងវាទៅជាបញ្ហាមួយកើតឡើងនៅក្នុងពេលដែលយូមូវ៉ាន់ធំធំណាស់ហើយដែលយើងប្រើឧបករណ៍ដែលមិនមែនជារបស់អ៊ីស្លាមធាតដើមរបស់វា